សូមជួយគាត់ផងខ្មែរជួយខ្មែរបរិពិការដោយសារគ្រោះថ្នាក់ចរាចរណ៍កាលជាង10ឆ្នាំមុនឥឡូវត្រូវប្រពន្ធរួចចោលទាំងកូនតូចទៀតផងអនិច្ចាណាស់ពេលប្តីមាន អស់កម្លាំងរួចចោលបាត់ជួនខ្ញុំនេះពិការ7ឆ្នាំហើយគ្រោះថ្នាក់ចរាចរណ៍ហើយគ្មានអ្នករកចិញ្ចឹមទេសប្តាហ៍ប្រពន្ធខ្ញុំនោះពួកគេទៅចោលខ្ញុំនិងកូនគេយកប្តីថ្មីបាត់ហើយ ត្តាបងប្អូនឃើញនេះហើយសូមមេត្តា ជួយខ្ញុំឲ្យខ្ញុំ សូមជួយគាត់ផងខ្មែរជួយខ្មែរបុរសពិការដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីជាង10ឆ្នាំមុនឥឡូវប្រពន្ធរត់ចោលទាំងកូននៅទូទីផងពិតជាអនិច្ចាខ្លាំងណាស់គ្រួសារតែមួយវាសនាខុសគ្នា ដែលរស់នៅភូមិតាប៉ាង3ឃុំតាប្រុកស្រុកចំការលើខេត្តកំពង់ចាម ជារៀងរាល់ថ្ងៃបុរសកំសត់ពូម៉ៃដែលមានឈ្មោះថាឈុនរិនអាយុ48ឆ្នាំរស់នៅជាមួយកូនប្រុសបង្កើត ឲ្យជីវិតគ្រួសារដាច់ចិត្តណាស់លោកអើយប្រពន្ធរត់ចាំងទាំងប្តីពីការភាព និងទុកឲ្យកូនប្រុសជាកតាបកិច្ចតាំងពីអាយុ7ឆ្នាំ ហើយបានសម្រេចចិត្តឈប់រៀនរកស៊ីឬអេតចាយចិញ្ចឹមឪពុកពីការភាព រហូតមកដល់សប្តាហ៍ថ្ងៃនេះគឺកូនប្រុសមានវ័យ12ឆ្នាំហើយ ដែលជាកតាបកិច្ចបន្ទាប់ពីម្ដាយបានរត់ចោលឪពុកកំសត់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីប្រពន្ធរស់នៅជាមួយគ្នា រួមសុខរួមទុក្ខបាន កូនប្រុសស្រីតែឥឡូវនាងរត់ចាប់ប្តីដោយយកកូនស្រីតូចទៅជាមួយបាត់ដោយគ្មានប្រាប់មួយម៉ាត់ទុកឲ្យប្តីរស់នៅយ៉ាងវេទនារស់ដោយសារកូនរើអេតចាយមួយថ្ងៃមួយថ្ងៃបាន3000រៀលដើម្បីទិញបាយឲ្យឪពុកពិការភាពរស់កំដរជីវិតចុងក្រោយដែលដេកលើកន្ទេលអាណិតណាស់កូនប្រុសមិនបានរៀនសូត្រនោះឡើយរាល់ថ្ងៃកូនរើសកំប៉ុងខ្លះអីខ្លះយកមក ទិញបាយទិញម្ហូបហូបសូមមេត្តាបងប្អូនក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់មេត្តាបើបានឃើញហើយវីដេអូនេះហើយសូម ជួយដល់ខ្ញុំផងខ្ញុំមានទុកលំបាកណាស់ខ្ញុំរាល់ថ្ងៃគ្មានអ្នករកស៊ីចិញ្ចឹមទេ មានកូនតូចមួយនេះសម្រាប់នៅជាមួយក្បែរខ្លួន ជួយបំរើខ្ញុំហូបបាយតែខ្លួនឯងក៏ហូបមិនកើតដែរហូបបាយហូបទឹកកូនបចុកទាំងអស់សូមមេត្តាបងប្អូនបើបានឃើញហើយអាណិតមេត្តាជួយដល់ខ្ញុំផង អាស្រ័យដោយជម្រាបជូនខាងលើសូមអាយុដំលោកអង្គញ៉ាលោកជំទាវអស់លោកលោកស្រីប្រិមិត្តទាំងក្នុងនិងក្រៅប្រទេសមេត្តាជួយតាមសទ្ធាជាគ្រឿងឧបភោគបរិភោគភេសជ្ជៈនិងថាវិការតិចក្តីច្រើនក្តីដោយសទ្ធាជ្រះថ្លាតាមរយៈលេខទូរស័ព្ទរបស់គាត់ផ្ទាល់097 571 29 20គុណ ឬតាមរយៈអង្គភាពទូរទស្សន៍អនឡាញ TNM លោកសែមបូរ៉ាលេខទូរស័ព្ទនិងលេខកុង ABA ABA មានលេខ098 236 899សូមបញ្ជាក់លោកសែមបូរ៉ានឹងទៅសួរសុខទុក្ខគាត់នាពេលឆាប់ឆាប់ខាងមុខនេះនឹងនាំយកនៅអំណោយដែលសពរជន បានបរិច្ចាគដូចខាងក្រោម1 លោកសែនបូរ៉េជូនអង្គរមួយម៉ៅទឹកប្រូវីដា2កេសភេសជ្ជៈបើកម្លាំងកាម៉ុងដូ1កេសនិងថវិកាចំនួន50000រៀលបងប្អូនពូមីងសប្បុរសជនជួយដល់ខ្ញុំផងរាល់ថ្ងៃខ្ញុំដើររែកចៃមកមកចាញ់ចាំប៉ារាល់ថ្ងៃខ្ញុំក្រណាស់មិនមានលុយទៅរៀនដូចគេទេសូមបងប្អូនសប្បុរសជនជួយដល់ខ្ញុំផង Strong Power Plus. Power to win.